រូបមន្តបបរផ្លែឈើសម្រាប់កូនមានបញ្ហាទល់លាមកម៉ាម៉ាដែលមានកូនមានបញ្ហាទល់លាមកបានសំណូមពរមកកាន់ម៉ាមីដុកទ័រហៅពីរូបមន្តបបរផ្លែឈើសម្រាប់កូនឲ្យតែឧស្សាហ៍អាចធ្វើបបរផ្លែឈើឲ្យកូនតូចរបស់អ្នកតាមរូបមន្តនេះបានដែលមាន1ភាគ2ផ្លែប៉ោមនិង1ភាគ2ផ្លែភៀខ្មែរយើងហៅថាផ្លែសេរីដោយដាក់ស្ងោរដាក់ទឹកតែមួយឬពីរស្លាបព្រាបាយ ដើម្បីកុំឲ្យបបររាវពេកឬចំហុយឲ្យឆ្អិន10ទៅ15នាទី រួចកិនបញ្ចូលគ្នាបើសិនជាមិនសូវមានពេលអាចដាក់ផ្លែប៉ោមនិងផ្លែភៀច្រើនជាងនេះហើយបើនៅសល់ទុកក្នុងទូទឹកកកបាន3ថ្ងៃបបរបន្លែផ្លែឈើនេះអាចឲ្យកុមារអាយុចាប់ពី4ខែឡើងអាចញ៉ាំបានហើយគួរចាប់ផ្ដើមឲ្យកូនញ៉ាំ សាកល្បង ដំបូង2ទៅ3ស្លាបព្រាកាហ្វេ រួចសូមបង្កើនបរិមាណបន្តិចម្ដងបន្តិចម្ដងសូមកុំបង្ខំបើសិនមកកូន របស់អ្នកមិនព្រមញ៉ាំសូមព្យាយាមម្ដងហើយម្ដងទៀតព្រោះកុមារម្នាក់ម្នាក់មានពេលវេលានិងចំណងចំណូលចិត្តញ៉ាំអាហារខុសៗគ្នាប៉ុន្តែសូមកុំបោះបង់សេចក្តីព្យាយាមឲ្យសោះព្រោះពេលវេលាដំបូងនេះគឺសំខាន់ណាស់ក្នុងការបង្រៀនកុមារឲ្យចេះញ៉ាំអាហារគ្រប់មុខបើសិនជាម៉ាក់ម៉ាក់ធ្វើបានល្អ